ចាសុខសប្បាយជាទេអរគុណឡើងអើយលោកព្រះកំពុងស្វែងនេះបងអ្នកដាសុខខ្ញុំថាកំពុងស្វែងចាឡូឡូឡូឡូឡាទីមកទីហើយក្មួយអញណាគេថ្ងៃកើតកណ្ដាលទីកំខំរកុំជុំទៀតលេទេកំខំរកុំជុំទៀតលេទេកំខំមកទៀតលេអត់ វាឯងក៏ចឹងដែរបដ ாய் គុំគេធៀងណា跟着动作。 ឲ្យសម្រាប់ខ្លួនដើម្បីបំពេញអូពីក្នុងចិត្តយាមទាំងពីស្នេហ៍នាមចិត្តស្នេហ៍ចិត្តមកអងអើអងណាឈាមជលទាំងមុខអងតាមចិត្តមកឲ្យអងអងពេលនេះ សុំធ្វើយ៉ាងណាបងនៅនឹងខំទៅបើសាយើងអត់ទៅគុំបាញ់ឈើគូរាំបងឲ្យបងបានទីចិត្តស្នេហ៍បងនឹងលោមិនលែងមានន័យជាទាំងពីរខ្សែគ្នាបងចិត្តនឹងចិត្តហមសោ មើលល្អហើយខ្ញុំគោរពមុខខំតាំងចិត្តបងឲ្យឲ្យ tumbling on